ថ្ងៃនោះអូនប្រាប់បងថាមិនបាច់រៀបការក៏បាន ត្រឹមតែសែនទៅបានព្រោះត្រូវទុកលុយរកស៊ីបងសន្យាជាមួយអូនមួយឆ្នាំនឹងរៀបការឲ្យធំឲ្យបានតែបងក៏ធ្វើឲ្យអូនមិនបានឲ្យបងសុំទោសណាចុះអូបងឯងឲ្យលុយគេហើយឯងមែនហើយឯងហើយបងឯងចូលមកមើលចង់យកកម្មដល់ទៀតមានណា អូនបានសង្ការម្ដងទៀតផងហើយតែជីវិតយើងរស់នៅរាល់ថ្ងៃប៉ុណ្ណឹងសบายសឹងស្លាប់ហើយអូនទៅចង់ការធ្វើអីទៀតគ្រាន់តែថាហាងនេះគេបើកឲ្យចូលមកសេរីហ្នឹងណាអូនឃើញឈុតស្អាតស្អាតឈុតតែចូលមើលតាឡើយចឹងតោះទៅទៀតតោះ ចិត្តស្មោះស្ម័គ្រអរគុណភាពកងក្ដៅដែលផ្ដល់អរគុណបងសម្រាប់ស្នេហ៍និង ដែលមិនចាញ់ឲ្យអូនខ្វាយខ្វល់អរគុណបងតែងតែយោគយល់ផ្ដល់ឲ្យក្រុមយ៉ា ប៉ែថ្មិញតោះទៅប៉ែថ្មិញព្រោះអីឬក៏បងចង់ពុតថ្មិញដែរបងដាក់ទៅអីបើប្រពន្ធបងដាក់ឯហ្នឹងតែបងនាំមិនឯងទៅបងលុយប៉ែតែយើងខ្វះគេមកទេអូនបានទៅនិយាយជាមួយនឹងប្រប៉ែហើយយាយថាលុយតែនៅសល់ទាំងប្រហែលអូនសុំគាត់បងមួយខែ20ម៉ឺនមិនបានបងផ្ទះបងដីបងម៉ូតូអីបងអាចបងបានណា តែ hồi nãy bông mày bạn Mày bạn thêm bà Bông ba mày đó Ở lâu này á Hàng của bông tạm yên phải nhỉ ha Hơi hàng vật tan ấy có Chụp thử xây hơi nhà đất tay tiết Trong lôi để nơi sau đó Giờ mà anh chắc xây ban đấy nè Chắc có ban Tam tụi ôn chắc បងពិតជាមិនបានការមែនហាងមានមួយទាំងមូលតែដើរចេញតែខ្លួនទៅទេហើយអវ៉ាន់ក៏យកចេញបានទៀតកុំគិតអញ្ចឹងអីឆ្នាំមួយយើងអត់បានបងលុយឲ្យសុភាចាំមួយឆ្នាំដែរដល់ខែគេក៏មិនដែលទាតែឥឡូវគេក៏សុំកាត់ហាងយកតែម្ដងតែមិនអីទេណាចាប់ប្រហែលជាបោះពិសោធន៍ទៅណាចាប់ពីថ្ងៃនេះណាឡើងមានហាងបិទតែមិនទៀតទេ អញ្ចឹងយើងទៅបើកមួយទៀតទៅណាបើកមួយទៀតណូយើងនៅសល់វាដែរតាបងក៏ស្រឡាញ់មុខលបនេះមកយូរហើយអញ្ចឹងបើកមួយទៀតហ្មងតាហើយបងណាខ្លាចខាតទៀតទេអត់ខ្លាចទេព្រោះថាអូនទុកចិត្តលើក្តីអូន សំទោសអត់អីទេនេះអាគ្រាន់តែត្រូវបិទហាងមួយទៀតតើមិនមានន័យថាជីវិតរបស់យើងត្រូវចប់ត្រឹមនឹងណាអីទេខ្ញុំគិតច្រើនពេកណាអូនអត់បានបន្តបងណា ណាមួយម៉ាក់ប៉ាក៏គាត់ប្រាប់ដែរថាបើពួកយើងសែនហើយក្រដោយសារតែរស់ស៊ីវាមិនមែនជាកំហុសទេណា ឆ្នាំនេះអាចនិយាយបានថាមិនមែនជាឆ្នាំរបស់ពួកយើងក៏ថាបាន ឆ្នាំណាមួយឬក៏ឆ្នាំក្រោយក្រោយទៀតច្បាស់ជាឆ្នាំរបស់យើងមិនខានទេតែបងធ្លាក់ទាំងរហូតលើកទី1វាជាបទពិសោធន៍លើកទី2វាជាការធ្វើប្រែបងបងចំណែកលើកទី3នេះបងពិតជាដឹងខ្លួនឯងថាបងពិតជាអន់ពិតមែនហើយបាត់បងហាងណាមួយឡានទៀត ហើយត្រូវទៅលក់ផ្ទះទោះតាកំហបងទៅណាទៅដែរមិនអីទេគ្រាន់តែផ្ទះមួយសោះហ្នឹងណាមួយផ្ទះដែលយើងនៅនោះវាធំពេកអូនក៏ពិបាកមើលថែដែរឥឡូវនេះជាឱកាសល្អហើយដែលយើងបានមកនៅខាងក្រៅយើងអាចចង់ទៅរើទៅនៅកន្លែងណាក៏បានខែនេះចង់ទៅនៅកណ្ដាលក្រុងខែក្រោយចង់ដូរទៅនៅទូសកាហើយខែក្រោយទៀតចង់ទៅនៅជ្រោយច្បារក៏បានអីទេសบายសឹងអីនឹងឃើញអត់ នេះប៉ុណ្ណេះអត់ខឹងបងសោះខឹងធ្វើអីទៅបើខឹងបងបន្ទោបងបានអីមកវិញមានតែធ្វើឲ្យបងពិបាកចិត្តអីទេណាយើងនឹងអាចចាប់ដើមបានទៀតឥឡូវយើងត្រឡប់ទៅផ្ទះជួយយើងវិញទៅហើយរកការងារថ្មីថ្មីធ្វើទៀតណាមកអឺបើគ្នាចង់កំងអីវ៉ាន់ពីរហែងយកមកលក់ពេលមានភ្ញៀវកំង ចាំគ្នាបាញ់លុយទៅហែងមិនដែរធ្វើអញ្ចឹងមិនបានគ្នាត្រូវការលុយបវលដែរហ្នឹងមានលុយបានឲ្យកៅអៅយកលក់ស្អីគេណែនេះមិត្តភក្តិគ្នាស្គាល់គ្នាយូរហើយណាគ្រាន់តែពឹងម្ដងសោះក៏មិនបានដែរគ្នាមិនអត់លុយណាគ្រាន់តែថាឥឡូវនឹងប្តីគ្នារៀងខ្វះខាតបន្តិចបន្តួចហ្នឹងបានហើយបានហើយចាំពេលក្រោយចាំនិយាយគ្នាទៀតហែងលក់កៅអៅគ្នាក៏លក់កៅអៅដែរហែងគិតថាឲ្យងាយងាយមែនបានហើយ អូយស្អីគេទេនេះមិត្តភក្តិបំផិតស្អីទៅមិនខ្លាចយករកស្អីកាន់មកឯងមែនគ្មានពីអ្វីក្រៅពីអរគុណមិននឹកស្មានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើងពេលប្រកបស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 ព្រមដូចអូអូនក៏ងូតទឹកហើយល្មមឮថាណែចង់លោកកាយក៏បងស្ដាប់ឮហើយអស់ហើយហ៎ឮតាបើណែចង់លោកកៅក៏លក់ទៅយើងមានលុយមកល្មមសម្រាប់ទិញកៅ4 10កាផ្លេមកលក់តាតាកៅម៉ូតស្រីស្រីនោះវាចេញលឿនទៀតហ្នឹងតែមិនមិនចាំបងទឹកឆៃលុយម៉ាក់បងសិន អត់ទេមិនបាច់ទេបាត់ភ័ក្រអូននៅវាលក់កៅអៅអូនចេះតែខលស៊ូវាលេងលេងទៅអូនមិនបានចង់លក់ផងណាមួយអាអូនមិនចង់ឲ្យបងតែទៅខ្ចីលុយម៉ាក់ប៉ាលុយដែលយើងនៅសល់ទាំងប្រមាណណាបងយកទៅបើមុខរបររកស៊ីបងបងទៅមិនអីទេអូនឯងតែងតែដើរតាមក្តីសម័យបងរហូតឥឡូវបង ធ្វើជាអ្នកនៅពីខ្លួនឯងគ្រប់គ្រងអូនឯងដើរតាមក្តីសម័យបងឯងម្ដង អូនឯងគិតថាបងក៏ដឹងថាអូនឯងចង់បើកហាងលក់កៅអីមែនរឿងនេះបងទុកចិត្តលើអូនឯងម្ដងអូនឯងធ្វើវាទៅហើយចំណែកបងទៅធ្វើការនៅហាងចាស់ក៏បានដែរអឺគឺជាពួកម៉ែបងតាគេមានតែកំណាច់ស្អីនេះបងចាំមកយកទៅកាន់ឲ្យកាន់ឯងទុំពាក់ដៃថ្មីថ្មីផង ចឹងអូនយកខោអាវមកលក់ឯណាពិតប្រកបណាអូនឯងយកមកលក់ណាបងដែលឲ្យតម្លៃអរគុណបងកាន់ដៃអូនជាប់អរគុណចិនស្មោះស្ម័គ្រអរគុណភាពកងក្ដៅដែលផ្ដល់សក់បែងនេះដល់ប៉ោយប៉ែសម្រាប់ស្នេហ៍និងដែលមិនចាញ់ឲ្យអូនខ្វាយខ្វល់អរគុណបងតែងតែយោគយល់ ៅក្តៅវិញផ្លុំឲ្យទៀតចឹងឡាលាកមាត់ធំនេះក្តៅលាលាកដៃនេះនេះអ្នកទាំងអស់គ្នាឃើញកៅអៅស្អាតស្អាតហ្នឹងណាអ្នកគ្នាអ្នកមើលកៅអៅសុទ្ធតែម៉ូថ្មីថ្មីទៅតែចូលហ្មងសាច់ទៅណាក៏ស្អាតឆ្នេរដីក៏ស្អាតដែរអ្នកទាំងអស់នេះស្អាតទាំងអស់ហ្មងខ្ញុំទៅនិយាយឲ្យហ្មងកាការរកស៊ីអាចធ្វើលក់ផ្លូវខ្លួនឯងទេខ្ញុំនិយាយមែនណាបើអត់ជឿទៅយកទៅសាកអូនអ្នកគ្នា ឡើងអញ្ចឹងបើមានអ្នកចូលមើលអត់មើលតាក់ទីឯហ្នឹងធំណាស់អត់មានអ្នកចូលមើលសោះអូអូធ្វើម៉េចបើកអាវមានតែ4 5កាផ្លែហ្នឹងតែអូនឃើញគេផ្សេងណាឡាយលក់មានអ្នកចូលមើលឡើងច្រើនអូយក៏ទៅអារបស់អនឡាញហ្នឹងមិនស្រួលសោះណាអូនឡាយប្រាក់ជឿនហ្នឹងអូនឃើញគេឡាយគេរៀបចំឡើងប្រាក់ទៀងអូនឯងឡាយអង្គុយសោះក្រោះចឹងវិញអ្នកមើល 300원 정도 맞... 짬뽕에 5점 아웃 nếu mà mình nặng mà. Hơi, cho thì cho mấy hay trăm thuê rồi thôi mà mình tay luôn chú thằng đó thằng anh chân bị ắt xanh đó à nó còn khởi món á ôi bơ mà ôi nắng cú đấy chọc bông hiểu chồng ảo ôi chứ tầm nguyên món á សើមិញពាក់ខាងត្រូវនិងពាក់ខាងខំនោះអឺជិះតែមានមកប្រាប់ប្រហែលដងហើយថារឿងកៅពាក់ខាងត្រូវហើយមកពាក់ខាងខុសវិញមានដឹងអត់ថាវាកឹកចឹងណាចុះតែឆ្លាតទៅកៅដែរវាជាប់ខ្លាំងជាប់អីហ៎បងមានអីទៅខ្លាំងកៅបងតើចង់ពាក់ខាងត្រូវខាងខុសក៏ជាកៅបងដែរធ្វើចឹងវាសំចៃទៀតមិនខុសឲ្យបងឯងៀបចំឲ្យឲ្យហើយ ơi chắc tầm miếng muốn Nó ngồi ba đây nè chúng này tích Tại chúng này tràn Có ai tiết không? Sao đã cầm lại cho mình Nó chung nhất Sao là tính cái xùa mười Wow បងអញ្ចឹងអូនឯងគ្រាន់តែយកកៅអៅមកដាក់តាំងអញ្ចឹងមកហើយពេលអូនឯង like មិនបាច់ចាំហត់លើកឲ្យម្ដងមួយម្ដងមួយលើកច្រើនដងដល់ហត់ហ្នឹងហឹមប្តីណាគេហ្នឹងទាំងស្អាតទាំងឆ្លាតបើអញ្ចឹងមានតែខោមួយហើយណែហើយនេះអូនប្រាប់ប្រហែលដងអីអារឿងកាក់ច្មោះយកមកជួអាវហើយនឹងអាអាអេះកូនយកមកហត់ហ្នឹងណាគឺខិចណាដងអត់ អត់ព្រមកែសោះហ្មងប្រាប់ប្រាប់ដងអស់ហើយគាត់ដល់ប៉ុណ្ណឹងសោះទៅដូចរឿងធំធម្មតាធម្មតាសោះប៉ុណ្ណឹងសោះទៀតណាតើតើទៅលាងដៃចេញហើយអាមកងូតទឹកបានក៏ល្អដែរតើអូយខ្យល់តែមួយទឹកអីទៀតបើគុំទៅកន្លែងបិទស្គុតនឹងប្រឡាក់ខ្លួនដែរមួយទឹកនំទឹកខាតទឹកអស់លុយអត់ប្រយោជន៍ទៅធ្វើការចឹងចាំឆៅយកបាយយកទៅឲ្យឥឡូវធ្វើអត់តោះហ្នឹង សិនណាទៅឃើញណាដេកទៅទៅទៅរងរងបងមកណាអូតើមើលថាអូនមានសំណាងជួបអបសាំងមានបងក្បែរខាងកាន់ដៃផងឲ្យស្មារតីរងរងសួរមកឯងមួយមើលបើសិនខ្ញុំជាមួយឯងវិញខ្ញុំអត់មកធ្វើការកន្លែងតែខ្លួនឯងធ្លាប់ធ្វើតការពីមុនជាតការឥឡូវក៏ចាស់គេ របស់សភាក៏អញ្ចឹងដែរគឺជំនួយជំនួយដូចជំនួយមិនដែរស្គាល់តម្លៃមិនទេឯមួយទៀតណាខ្ញុំទួស្គាល់ហើយជីវិតមនុស្សវាមិនទៀងទេវាមានឡើងវាមានចប់តែបងឯងនឹងចប់ចោលរហូតចប់មានថ្ងៃឡើងហ្មងខ្ញុំធ្វើការកន្លែងដដែលណាខ្ញុំបើខ្ញុំនឹងទៅមួយខ្មាស់ទៀតមានតែធ្វើខ្មាស់អត់បានទៅធ្វើចោលគាត់ហ្នឹងធ្វើការអស៊ីធម្មតាតាដល់ហើយថាអស៊ីធម្មតា គេមានថាបងឯងធ្វើចោលទៅអីណាអើយលឿនទៅញៀវគេមកយកឡើយ ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើងពេលប្រកាសស្រ័យចាប់បានជាមួយ Nescafe Blend and Brew អបអភាពជឿជាក់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត មានន័យត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ត្រាប៊ីម៉ាឌ្រីតរីករាយគ្រប់ពេល គ្រប់ទីកន្លែង Yes I can Yes we can គ្មានពីអ្វីក្រៅពីអរគុណមិននឹកស្មានថាបងអញយកបាយមក ដាច់អត់នេះបងមកមកអូនបងបងថាអូនលក់ដាច់អត់បងទេអត់អត់ដាច់ត្រូវនឹងហើយញៀវហ่ะចូលមកខមមិនថាម៉ូតតិចពេកមានចង់បានម៉ូតផ្សេងហើយភ្ញៀវខ្លះទៀតក៏មកនិយាយថាឲ្យបញ្ចុះតម្លៃខ្ញុំមកតាអាវមួយនឹងចំណេញ10ម៉ឺនចឹងកុំធ្វើមុខចឹងមើល ចំបងប្រើវិធីសាស្ត្រធ្វើឲ្យលក់ដាច់ទី1យើងត្រូវតែធ្វើឲ្យវាកកឹកក្រែងកក្រឹកកក្រែងមកទៅគឺអ្នកទិញគេចូលចិត្តមើល line ណាដែលមានកៅអៅច្រើនអញ្ចឹងយើងត្រូវតែទិញកៅអៅមកដាក់តាំងឲ្យច្រើនឲ្យគេមើលមកយើងទៅគេគិតថាយើងលក់ធំដុំអញ្ចឹងណាមិនយកកៅអៅមកពី3ដាក់តាំងចិត្តខ្លួនអ្នកលក់អញ្ចឹងទេប៉ុន្តែយើង ព្រោះមិនបានមានលុយទៅយកកៅអៅទៅគិតអូយដល់គិតអីចាគិតចុះគិតឡើងដដែលដដែលដដែលដដែលមិនដែលចេញលុយមកផងបងនិយាយលេងឯងបងបានទៅសួរប្រពន្ធស្ទីហើយឯងគេមានម៉ូតម្នាក់ម្នាក់ហ្នឹងអញ្ចឹងចាំបងនៅម្នាក់ទៅជួបគេ តែឥឡូវមកញ៉ាំបាយសិនហើយបានហូបឆ្ងាញ់ហ្នឹងមើលទៅស្លំជូរទៀតហ៎នេះកុំប្រាប់ថាម្សិលមិញណា អមមស៊ូនេះអមបានយកវាទៅខាសេនៅក្នុងទូកកហើយបែញ៉ាំបានអូនយកវាមកកដៅហើយអូនណាបានរៀបចំវាយ៉ាងមានរបៀបរៀបរយចង់មកបាច់ភ័យទេអឺតែម៉ែមហាកម្រិចហ្នឹងើណៃមានញ៉ាំហូបនឹងអត់បងមិនមើលថ្មិញអូនអូនដាក់ប្រេសហ្នឹង អញ្ចឹងបើអូនញ៉ាំសាច់ញ៉ាំបន្លែទៅដល់តែវាជាប់ខ្មិចអូនចាំញ៉ាំបបរសជាមួយនឹងត្រីងៀតវិញហើយម្ហូបនេះអូនធ្វើពិសាទុកសម្រាប់បងតាមអ្នកគុណអើយគឺចឹងកាត់ទៀតខ្នឹងខ្នឹងខ្នឹងខ្នឹងអូនឈឺអាអូនជិះខ្មាញ់ទូចឆាំញ៉ាំមើលញ៉ាំមកអស់ហើយស្អែកចាំអូនធ្វើម្ហូបថ្មីឲ្យ ប៉ុន្តែល្ងាចនេះបងឯងត្រូវញ៉ាំអានឹងមកពេលទៀតហើយ ប់ស្នេហ៍និងដែលមិនចាញ់ឲ្យអូនខ្វាយខ្វល់អរគុណបងតែងតែយោគយល់ផ្ដល់ឲ្យក្រុមយ៉ាង Can I chop that? បើគុំតើណៃដាក់តាមលេខសម័យបងណៃស្វែងមេហាងមួយប៉ុណ្ណឹងបាត់ទេណៃមេហាងនឹងមែន ស្រឡាញ់តាតែថាអត់មានលទ្ធភាពអញ្ចឹងក៏អត់ស្រឡាញ់វិញណាបងសន្យាថ្ងៃណាមួយអូនឯងឆន់ឈ្មោះហាងមួយប៉ុណ្ណឹងណាអញ្ចឹងអូនត្រៀមខ្លួនធ្វើជាតកាយស្រីរបស់ហាងមួយនេះឯណាហ្នឹងហើយតែឥឡូវកាយស្រីទៅញ៉ាំបាយហ្នឹងមក facciamo dei tardetto ថ្ងៃនោះអូនប្រាប់បងថា បាច់រៀបការក៏បាន ត្រឹមតែសែនទៅបានព្រោះត្រូវទុកលុយរកស៊ីបងសន្យាជាមួយអូនមួយឆ្នាំនឹងរៀបការឲ្យធំឲ្យបាន តែបងក៏ធ្វើឲ្យអូនមិនបានឲ្យបងសុំទោសណាចុះអូបងឯងឲ្យលុយគេហើយអីមែនហើយអីហើយបងឯងចូលមកមើលចង់យកកម្មម្ដងទៀតមានណាអូនបានចង់កម្មម្ដងទៀតផង ហើយតែជីវិតយើងរស់នៅរាល់ថ្ងៃប៉ុណ្ណឹងសុបាយសឹងស្លាប់ហើយអូនទៅចង់ការធ្វើអីទៀតគ្រាន់តែថាហាងនេះគេបើកឲ្យចូលមើលសេរីហ្នឹងណាអូនឃើញឈុតស្អាតស្អាតឈុតតែចូលមើលតាឡើយចឹងតោះទៅទៀតតោះ នៅផងបងមានន័យអត់ឯងមួយហើយចុះអូនប្រាប់បងប្រហែលដងហើយថាងូតទឹកអាហើយមិនឲ្យឡើងគេមិនបាននិយាយចេះសាប់គ្នាសោះចឹងចាំបន្តិចមើលបងមានរបស់អញមួយបិទភ្នែកសិនណាក្បិចក្បោច្រើនមកថាបិទភ្នែកសិនទៅចង់ឲ្យកៅអៅមកកុំខ້ອຍក្បោច្រើនពេក ឥឡូវបើផ្នែកសិនក៏បានដែរគ្មានពីអ្វីក្រៅពីអរគុណមិននឹកស្មានធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្មានជីវិតរស់រវើងពេលប្រកបស្រ័យចាប់បានជាមួយ Nescafe Blend and Brew អបអភាពជឿជាក់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 បើកមិនហើយអូយអូយហើយឃើញលុយភ្លាមចង់ច្បាស់ប្តីហ្មងអីលុយលុយហើយបងបានលុយមកពីណាច្រើនម៉េចហ៎ឈប់សិន នេះកុំប្រាប់ថាបងឯងដកលុយដែលសន្សំទុកសម្រាប់ពេលមានអាសន្នយកមកចាយមានណែលុយនឹងបងសុំសធាបើកមុនណាហេតុអីបានបងឯងសុំគាត់បើកមុនអញ្ចឹងយើងមានបានប្រញាប់លុយទៅណាណាអ៊ុយប៉ុន្តែប្រាក់ខែបងឯងមួយខែតែ80ម៉ឺនទេលុយក្នុងនេះឡើងជាង2លាន មានន័យថាបងឯងសុំគាត់បើកមុនដល់ទៅ3ខែមែនទេហ្នឹងហើយហើយទៅសុំគាត់បើកមុនស្អីមានលុយច្រើននំតចាយច្រើនហ្នឹងបើយកមកអញទិញអាវសម្រាប់លក់ហ្នឹងប្រកាសអត់ថាលុយនឹងសុំបងសធាបើកមុន មិនមែនមានណាបងមានបានធ្វើអីលុយនឹងបងឲ្យសធាបើកឲ្យបងមុនតាកន្លងមកអូនឯងឲ្យលុយបងរាប់ម៉ឺនដើម្បីរកស៊ីដើម្បីបើកមុខរបរដែលបងស្រឡាញ់ឥឡូវទុកថាលុយហ្នឹងបងឲ្យអូនឯង ដើម្បីធ្វើជាទុនរកស៊ីបងជឿជាក់ថាប៉ុណ្ណឹងវាមិនច្រើនពេកទេបងជឿជាក់ថាលុយប៉ុណ្ណឹងវាអាចឲ្យអូនរកស៊ីកាក់កោបាន បងជឿជាក់លើអូននេះបងឯងប្រកាសអត់ថាលុយនេះបងឯងសុំបងសន្ធាបើកមុនមិនមែនអត់ទេបងមានបានធ្វើអីណាលុយនឹងបងសុំសន្ធាបើកមុនប៉ុន្មានតា អរគុណណាបានប្រពន្ធសម្លាញ់តើតើមានលុយច្រើនបានយើងទិញកៅអៅម៉ូថ្មីថ្មីតនគេអាវិស័យនឹងតើមានលុយច្រើនបានប្រឡប់បានអឺអញ្ចឹងយប់នឹងដើម្បីតបស្នងបងបងសុំណែជាអីឈួតឈួតអីណា មកវិធីអរគុណប្តីទាំងអស់បងជួយចិត្តវិធីនឹងជាងគេយល់ចិត្តបងបន្តិចទៅណាលោកបងបងនិយាយថាអាវ៉ាន់ហ្នឹងមិនបាច់ដាក់មកទេចាំខ្ញុំនាំប្រពន្ធខ្ញុំទៅមើលផ្ទាល់ហ្មងបាទបាទបាទបាទអរគុណបងអរគុណអរគុណ និយាយដល់អូនថាចេះបន្ទប់ទឹកមួយត្រូវប្រើពីរអ្នកកុំឲ្យខ្ជះខ្ជាយទឹកចាឥឡូវហើយកាលពីមុនពេលអូនចុះបាត់ដៃបាត់ជើងអីអង្គុយនៅចាំខាងក្រៅអញញឹមចាឥឡូវណាមិនបានខ្ពើប្រពន្ធខ្លួនឯងចឹងអូឬមួយក៏បងឯងតបមកពីលួចតែទៅស្រីណាអើយមានពេលណាតែមានស្រីលោកមានប្រពន្ធមួយវេទនាចង់មកឯងទៅមានស្រីមកពីណាហើយ មានស្រីណាមកមើលបងជាងបស្កុតចឹងកាពីអនឯងបាច់ទេជាងបស្កុតហ្នឹងមិនបើឯងនៅអានតែតាបើអូនឃើញស្រីស្រីបៃបបិទតែម្ដងម្ដងភ្នែកមើលដូចអាមចឹងប្រចាំអ្ហ៎បើប្រចាំ chẳng mong thời bạn bị cháy mong ខ្ញុំអរគុណបងឯណាដែលកន្លងមកតែងតែជួយជ្រោមជ្រែងខ្ញុំរហូតនេះហើយបើសិនជាគ្មានបងទេខ្ញុំក៏មិនបានដូចដល់ដូចថ្ងៃនេះដែរណានិយាយថាខ្សែកបាត់ទៅណាមួយថ្ងៃនោះដូចជាអត់ឃើញបានយកទៅណាអូមានយកទៅណាខ្សែកនឹងវាដាច់យករងឯរងហើយនេះមក10យប់ហើយណាមកបើមិនទាន់មកដល់ផ្ទះទៀតអញ្ចឹងទឹកមានរឿងអីកើតឡើងទៅកុំប្រាប់ឲ្យសោះណាថាមួយឯងទៅមកពិភពស្នាកុំប្រាប់ឲ្យសោះថារងបានលក់ខ្សែកនោះយកលុយទៅផឹកស៊ីអស់ណា ត្រូវហើយបងយកវាទៅលក់ខ្ទេចហើយហើយក៏យកដើរស៊ីចាយអស់ដែរមិនប៉ុណ្្នឹងបានទៅអរគុណបងដែលឲ្យតម្លៃអរគុណបងកាន់ដៃអូនជាប់អរគុណចិនស្មោះស្ម័គ្រអរគុណភាពកង់ក្តៅដែលផ្ដល់ គុណបងសម្រាប់ស្នេហ៍និងដែលមិនចាញ់ឲ្យអូនខ្វាយខ្វល់អរគុណបងតែងតែយោគយល់ផ្ដល់ឲ្យក្រុមយ៉ាងគ្មានពីអ្វីក្រៅពីអរគុណមិននឹកស្មានថាអូនមានសំណាង ជួបអបសាំងមានបងក្បែរខាងកាន់ដៃផងឲ្យស្មារតីផងអរគុណបងឲ្យស្គាល់ ឲ្យជីវិតអូនស្រង់បំប្រង មានក្តីសង្ឃពេលអូនមានបងថែការពារក្បែរអូនគ្រប់ពេលគ្មានពាក្យអ្វីក្រៅពីអរគុណមិននឹកស្មានថាអូនមានសំណាងជួបអបសាំងមានបងក្បែរខាងកាន់ដៃផងឲ្យស្មារតីផងអរគុណ ឲ្យជីវិតអូនស្រង់បំប្រ